សូមប្រយ័ត្នមានករណីបុរស3នាក់ចាប់ញាត់បញ្ចូលឡានលក់ឲ្យបុរសចិនតម្លៃ30,000ដុល្លារបុរសជនជាតិចិនម្នាក់រួមជាមួយនឹងគូស្នេហ៍ជាជនជាតិខ្មែរម្នាក់ទៀតត្រូវបានបុរសសង្ស័យជាជនជាតិចិនចំនួន3នាក់ផ្សេងទៀតបានធ្វើសកម្មភាពចាប់ទាញបុរសរងគ្រោះចេញ ពីក្នុងហាង កាហ្វេហើយរុញច្រានចូលទៅក្នុងឡាន រួចបើករត់គេចខ្លួនភ្លាមភ្លាមហេតុការភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង9:50នាទីយប់នៅថ្ងៃទី29ខែឧសភាឆ្នាំ2022នៅចំណុចស្តុបក្តាន2តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតនៅសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ បើតាមប្រភពពីស្ត្រីជាជនជាតិខ្មែរដែលត្រូវជាគូស្នេហ៍របស់បុរសរងគ្រោះជាជនជាតិចិន បានបង្ហើបប្រាប់ឲ្យដឹងថាករណីនេះមិនមែនជារឿងជំពាក់ប្រាក់ដោយបរោះជនសង្ស័យទាំង3នាក់បានឆ្លើយប្រាប់សមត្ថកិច្ចឡើយដំណើររឿងគឺបរោះជាគូស្នេហ៍របស់គាត់បានចាញ់បោកថៅកែជាជនជាតិចិន របស់គាត់និងបានលក់គាត់ទៅឲ្យបរោះជាជនសង្ស័យទាំង3នាក់នោះក្នុងតម្លៃ30,000ដុល្លារដោយមិនច្បាស់ថាលក់ក្នុងគោលបំណងអ្វីទេនិងមិនបានបញ្ជាក់ពីទីតាំងច្បាស់ឡើយ។ ស្ត្រីខាងលើបានបន្តថាបន្ទាប់ពីដឹងខ្លួនថាត្រូវចាញ់បោកថៅកែបរិសុទ្ធជនជាតិចិនជាជនរងគ្រោះបានលួចរត់គេចខ្លួនមួយរយៈពេលខ្លី តែក៏ត្រូវបរិសុទ្ធជនសង្ស័យទាំង3នាក់នោះតាមរកនិងប្រទេសឃើញនៅម្ដុំហាងកាហ្វេ Amazon ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះស៊ីសវត្តមាត់ទន្លេសង្កាត់ជ័យជំនះខណ្ឌដូនពេញហើយក៏ធ្វើសកម្មភាពចុះចាប់គាត់ បរិសុទ្ធរងគ្រោះជាជនជាតិចិន ចេញពីក្នុងហាងកាហ្វេនិងរុញច្រានចូលទៅក្នុងរថយន្តរួចបើករថគេចខ្លួនផ្អើលប្រជាពលរដ្ឋនៅកន្លែងកើតហេតុហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដងប្រភពដដែលបានបន្តថាភ្លាមភ្លាមនោះដែរស្ត្រីជាជនជាតិខ្មែរដែលជាសង្សាររបស់ជនរងគ្រោះបានយកទូរស័ព្ទខលទៅលេខ1291ដែរជាលេខប្រតិកម្មរហ័សរបស់អាវុធហត្ថរាជធានីភ្នំពេញ។ និងបានរាយការណ៍ប្រាប់ពីមូលហេតុនិងដំណើររឿងដើម្បីសុំការ អន្តរាគមន៍ពីកម្លាំងអាវុធហត្ថមូលដ្ឋានតែម្ដងហើយរូបនាងមិនស្គាល់ទីតាំងច្បាស់នោះទេក៏បានរាយការណ៍ប្រាប់ថាកើតហេតុក្នុងទឹកដីខណ្ឌចំការមនភ្លាមភ្លាមនោះក្រោយពីទទួលបានព័ត៌មានពីស្ត្រីរងគ្រោះខាងលើកម្លាំងប្រចាំបញ្ជារបស់អាវុធហត្ថរាជធានីភ្នំពេញ បាន បញ្ជាកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន និងកម្លាំងអាវុធហត្ថខណ្ឌដូនពេញសហការគ្នាប្រដេញតាមរកនិងខាត់រថយន្តបង្កបាននៅចំណុចស្តុបក្តាន2ហើយក៏បានខាត់ខ្លួនបរោះជនជាតិចិនចំនួន3នាក់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេរួមជាមួយនឹងរថយន្តមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BS 7188នាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីសួរនាំបច្ចុប្បន្នជនសង្ស័យទាំង3នាក់ខាងលើ ត្រូវ បានបញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ